រីមកសមចង់ឲ្យខ្ញុំមានស្នេហាតែដោយមិនស្រួលព្រោះអត់មានលួតនៅក្នុងទីផ្សារចិនទាំងក្បាលងោតែដូចមិនស្រួលនៅក្នុងអរ៉ាខ្លាចគេបោស្នេហាខ្លាចខ្ញុំចេះហូននេត្រាអូយ៉ាអូសេរីកាធ្វើឲ្យបងឆេញឈួរនៅក្នុងភ្លើងស្នេហ៍ bà sân chi ôn rốt tới ngày bà sân chi ôn rốt tới ngày ដូចជា Cinderella ឈរីអងដោយសំនឹងបងមិនមែនសំនឹងតាតា គ្នាដាក់ឲ្យត្រូវវេលាមិនចាំឲ្យសន្ទនា Let's get it money's on disco you let hop in ឬក៏ចង់ចង់និស័យវិញលេងបើសិនបើដូនដាល់លោទុកក៏បងជាអ្នកតែង Oh baby girl you perfect តែបើតាមមកដឹង baby រូបអូនក៏ឯកាបងក៏មិនណត់រូបរាងសម្រងថ្ងៃរាប់មិនចូលដល់សង្ហាមិនក៏ត្រចាំងតែបំបានពីនាងវាក៏ក្តៅបងមិនចេះទៅថាសម្រងអូននៅបងវងវែងដូចជាត្រូវមុនគៀថា Oh girl you stuck in my mind អាយ៉ាអាយ៉ាកាយខែញញឹមតាមដងត្រី មានវាស្រីដោយហារ៉ាបានថាទូកន្លងបងពីកលិតអូនឯងមកចិត្តវាមានបន្លា